សូមអនុមោទនីអនុមោទនីលោកយាយលោកតាស្ដាប់ព្រះធម៌ទេសនាដោយគោរពទាំងអស់គ្នាទេណាអនុមោទនីឧកាសាងមាំងយ៉ាងយើងខ្ញុំតា ចិត្តជ្រះថ្លាសង្រួមកាយវិចាស្ដាប់ទេសនា ចាំស្ដាប់ធម៌ យសមរតនីហតទេសនាដោយចិត្តស្មាំង មង្គអរិយផលព្រះណពីបបិទ្ធ ហទាំងស្នាទូមានដល់យើងខ្ញុំទាំងអង្គគ្នាឲ្យបាន នឹងជាកូនច្រើនណាស់ណា អំណាចស្ដាប់ទេសនាព្រះករណា គ្រានេះអ មោទនាស្ដាប់ព្រះធម៌ទេសនា